ជាក់លើនេះមិនដែរបានពឿនថ្ងៃនេះដែរមិនដែរបានទៀតផងថ្ងៃទៅទៅទៅថ្ងៃប្រសើរមួយ14កើត14មួយថ្ងៃហ្នឹងដែលយើងទៅប្រកាសកម្មប្រាក់ទៅទិញហូបអាហារនៅទៅមកសុទ្ធតែមានរបស់អញ្ចឹងមានពេលណាសម្រាប់តើយើងមិនណាមិនដែលចិត្តអបអរទេ ដឹងគុំវិសាមសុំទៅលេះទៅនៅបានណាសុំសាមសុំវិញយ៉ាវាខាងយ៉ាដើរទៅវាខាងនិយាយវិញដល់សាមសុំសាមសុំទៅលេះទៅនៅទៅមកទៅមកខាងខាងនេះទៅស្ទើរទៅទៅមហោបមកសុំទីទៅទៅថ្ងៃនឹងឲ្យទៅហើយមកសុំ យើងទុកតែប៉ុណ្្នឹងចុះយើងដើរទៅឲ្យមានកតាកំណត់ឲ្យមានចំហកំណត់វាយើងអស់លុយច្រើនណាស់មកអស់មានទៅច្រើនអស់ទៅទៅច្រើនបើពីដីបើពីពោចុះចិត្តមកត្រង់ត្រូវក្នុងធម៌ក៏ឲ្យដល់ទៅវិញក៏ឲ្យបានការនេះក៏ឲ្យដល់មកកាចឹងយ៉ាងណានៅក្នុងឆន្ទៈតាមថ្ងៃនៅនៅតាមថ្ងៃនៅនោះទៅប្រាទីខាងយើងដល់ដល់អត់មានអ្វីដល់ទី អញ្ចឹងវាត្រូវថាកើតដែរអត់មានមកទៅទេសូម្បីអាត្មាអញ្ចឹងឲ្យថាទៅទៅដល់ទៅធម្មតាប៉ុន្តែរឿងសង្ឃទៅទៅមកជិតចោលតែទៅពីព្រោះកាលណាដែលទឹកយើងបាន បត់រាវិញសោះណាមិនចិត្តចង់ទៅនេះទៅដល់ចិត្តខំមកអត់ពេលទេតែពីពេលបែបយល់អត់មានស្គាល់ក្នុងសាលាទេគេនឹងចោលដល់ដល់ចូលទៅបានតែមួយខែកន្លះប្រហែលទៅអញ្ចឹងយើងទៅអត់មកអត់ទឹកមួយខែកន្លះនេះព្រោះមួយខែកន្លះនេះសូមចងចាំត្រូវយកដល់សពវិពុល9យ៉ាង ទីមួយអាវ៉ាស័កបលិសុជាប់ជំទាក់ទៀតសម្បែងទីពីរកលៈបលិសុជាប់ជំទាក់កូនចៅលោកបងកូនចៅទីបីសមត្ថបលិសុជាប់ជំទាក់ពុកក្រមុខក្រមតំណាក់ប្រធាននេះប្រធាន ថាប្រពុអាចារ្យមកពីយើងចេះមែនទេមកពីយើងវាជាព្រះចេះទេគឺយើងបានទៅនេះពួកកណ្ណអត់មានទេសូម្បីតែលោកសង្ឃទៅយើងបល័យទៅយើងផងតែវិន័យរួមទាំងបានចិត្តមកទៅកម្មដ្ឋានមកវាទៅចោលទេចោលទៅចោលអត់បីទី4វាភៈតលទៅលះបងតាមស្វ័យរបៀបហើយណា បានមកធ្វើខបដាដល់រុជជីរមកធ្វើខបដាដល់ប្រសិនលើសំកាក់ទីទុំទឹកទីដីដល់លើដល់ទទួលដល់ចំតាដល់ទីដល់នៅលះដល់ចេញសូមប្រសំឡាទៅដល់ទីលះដល់លើទីស្មារតីសូមនឹងលើដល់ទីផងដល់ផងបានចិត្តទៅមុខនឹងទី4ទី5ចង់អ្នក អ្នកបានការងារនេះការងារបានដកជួររកវិស័យនៅអស់និយាយទៅចិត្តស្អីដែលអ្នកបានការងារក្នុងសមាគមដូចក្នុងសមាគមដូចក្នុងក្រុមដូចក្នុងក្រុមពីលក្ខណៈចិត្តគឺមិនមែនស្គាល់របស់ព្រះក្នុងព្រឹត្តិការណ៍ពិសេសទេ អ្នកដែលស្ពាយយកមកនឹងតែមិនអត់ទាន់យល់ធម៌ទេមិនដឹងទៅពុទ្ធសាសនាវិទ្យាអរុចិត្តយ៉ាងណាទេបានចូលចិត្តតែតែទីប្រែនៅក្នុងចោលដែលទីកំពុងតែកំបាក់ទៅមិនដឹងអត់ស្គាល់អីទេអត់ដឹងអីទេមកនេះមកនោះមកនោះចុះយើងអត់ដឹងអីទេដឹងតែត្រូវមនុស្សគឺគួរដូចតែតែវិធីសាស្ត្រអប់រំចិត្តមនុស្សនេះ អានឹងយើងត្រូវយល់ទៅមកដល់ដល់ចាំឲ្យចិត្តទៅលូនចិត្តទៅចាប់ចិត្តទៅលឹកវាគ្មានព្រំដែនទី6អភិញ្ញាបលិទោដើរទៅឆ្ងាយតែដើរទៅឆ្ងាយទៅទៅនេះទៅខែនេះទៅប្រទេសនេះថាមិនបានព្រះអង្គលើរះផងអានឹងដើរទៅឆ្ងាយវាខ្លួន បើប្រព្រឹត្តវិជ្ជាប្រជ្ជាគេទៅប្រហោះវិជ្ជាប្រជ្ជាតំណងតែយើងយើងទៅតែកំទេញាតិទេបលតុតម្រៃនេះធ្វើឧបថាវិជ្ជាតម្រៃបើរបៀបស្គាល់តម្រៃហើយទៅវិញគឺនេះតើតាមដល់ឆោតចាំតែឆ្លាក់ពីទៅយ៉ាងតាមទៅឆ្លាក់ទៅបោះចាំតាមតាមនេះយើងយើងទៅបោះហើយវិជ្ជាបោះ អញ្ចឹងទៅដូចយើងបានប្រកេតភេទជ្ជៈប្រកេតសបៃអានឹងគេវិញហៅតែពូមកតិចតិចអានេះយើងឃើញយកតតែគេយកធ្វើការបង្កតបាយស្អប់ដំបាយដំទឹកបាច់អាចជាបាច់ញោមបំរើទៅឈឺនេះអញ្ចឹងបើមិនជឿចិត្តលើពីថាហេឡើយទៅវិញលែងតាមទៅឲ្យឆានណាហេអីតិចតិចចឹងណា ទៅទៅទៅយើងមិនបានដល់ទៅដែរមួយទៀតអាភិភៈកាលពុខ្វល់ពីការឈឺចាប់ទៅលើរយៈដែរគាត់ថាកាលពុពង្វល់ការសិក្សាតាមទៅលើទន្ទឹងប្រឡែងទៅលើយ៉ាងអង្គតដែរទៅអញ្ចឹងនៅខែកលាស់នេះជាសម័យដែលយើងត្រូវអប់រំចិត្តដូច្នេះយើងត្រូវលះបង់បរិភោគ9ទៀត5 9ទៀត จนสมัยตามมาเต็นที่จนเจ้าเลยไปครับยังเลยตรงเลยดังใส่ที่จรจัดมาติดตังติดตังติดตังติดตังตังตังอยู่ในใจมาถึงเดินเดินว่าเป็นเต่งเตียที่ยึดว่าที่ยึดเตีต่อตัวต่อ ជាអីវាអត់ត្រូវទេរៀនចេះមិនចេះទេណារឿងហ្នឹងទៅហ្នឹងរឿងវិធីធ្វើចិត្តដឹកទៀតតើអានេះតើប្រឡាប់វិធូនលោកជាអ្នកធ្វើទ្រង់ក៏ប្រៃទៅដែរទុកចាំណាតែប្រៃទៅដាក់ចាំគ្នាតើ ឲ្យលោកសប្បាយនឹងការចាំសប្បាយនឹងការទេសនាសប្បាយនឹងការចំដែងនៅជាមួយទាំងពួកក្រុមទាំងចឹងមកដល់ប្រឡាក់នោះហើយដល់លោកពេលចឹងទៅព្រះលោកព្រះលោកគិតលោកថាតើប្រឡាក់វិធននេះអ្នកចូលជុំកពីនេះដូចជាមនិតនីដល់សមាធិចិត្តមិនដែលនឹកឃើញអនិច្ចចាំទុកខាងនឹងមត្តាសោះ ស្បាយតែខាងភាសាបាលីខាងប្រើមូលខាងប្រើធម្មបទខាងប្រើអីចឹងប្រើរៀនប្រើរាយប្រើបត្រៃបដកចងចាំបានទាំងអស់ទេសនាបរិយចឹងទៅតែចិត្តដែលឲ្យចូលទៅកម្មសីលៈមានមិនដែរសោះឡើយសម័យថ្ងៃមួយតែប្រឡងលោកចូលមកស្វែងគុំព្រះលោកថា នៅបច្ឆៈបោសលៈអេហេតោមកដូចថាយ៉ាងណាដូចថាដល់ប្រែវថានៅពិភពកពីកពីបច្ឆៈតែកពីបោសលៈតែនៅក្រទុំកពីនៅក្រទុំក្របរដ្ឋបោសលៈនឹងក្រទុំក្របរដ្ឋដល់ឆានលើកឆានឈ្មោះឲ្យមកបច្ឆៈបោសលៈ ពិខុបើខ្លួនស្លឹករឹតទៅទីឯងចូលមកស្មោះព្រះឯងអង្គុយទៅឯងមកទៅវិញទៅដាក់ប្រតិឆៈពីមុខតែប្រឡាក់ពិខុលោកតែវិញលោកគិតនេះហើយអាត្មាអញចងចាំទៅពីទីតាមពុទ្ធិកាទាំងអស់គ្នាសព81000ធម្មខណ្ឌមិនបានព្រះអង្គលោកមានព្រះបន្ទូលថាអញជាវិសុទ្ធទីទីចឹងលក្ខណៈទីចឹង បានពិចារណាអំពីសាមញ្ញផលអូមែនអីគ្រាន់តែចាំវិស័យចេះតែថាវាធ្វើឲ្យតើរស់នៃគេហៅសមាធិវិបស្សនាអ្នកផលនិព្វានអត់ទាន់ពលទៅសោះតែចំរៀនកូនសិស្សអ្នកសានឹងបន្តមកបានទៅសិក្សាជាមួយនឹងសាមណេរអាយុ7ឆ្នាំយកសាមណេរទៅគ្រូ ហើយសំនៅលោករៀនលោកថាបើពិនលោកអាចារ្យបាត់បោកយើងរុន6ហើយមានសត្វទាំងសងមួយចូលទៅជ្រឹងនៅជាការបុគ្គលបុគ្គលអ្នកឆ្លាតយើងវៃធ្វើការចាប់សត្វទាំងសងដូច្នេះត្រូវបិទទាប្រាបិទបិទរឿង5ត្រូវញឹករឿង5 ហើយទឹករំតែមួយហើយទៅអង្គុយកម្មស្កតកកទៅរំនឹងមកព្រោះសាច់កង្សងគេអាចដឹងប្រមាណថាវាអាចមានរំណាចេញអត់មានកន្លែងចេញព្រោះរំប្រាំងគេញឹកចិត្តទៅហើយដល់អញ្ចឹងពេញតាមរំនឹងមួយដែលគេចាប់បានទៅយ៉ាងណាវិញរាងកាយរបស់យើងដូចជាមានស្ពា6 ជាតិណែកវិជាចំណោះសម្រាប់កាយចិត្តបបចិត្តលោកអាចារ្យបើលោកអាចារ្យចង់ទូមានចិត្តតើទៅលោកអាចារ្យបិទទ្វារ5បិទណែកកាយថៈថៈទេវតាញឹកញឹកណែកញឹកវិជាញឹកចំណោះញឹកណាមញឹកកាយបិទចោលមកបានន័យថា លែងយកចិត្តទៅដាក់នឹងការឃើញចង់និយាយទៅលែងយកចិត្តទៅដាក់នឹងការលីលែងយកចិត្តទៅដាក់នឹងធំក្លិនលែងយកចិត្តទៅដាក់នឹងបាត់សារសស្ងាញ់ស្ងាញ់លែងយកចិត្តទៅដាក់នឹងកាយប៉ះលើវត្ថុរឹងក្តៅឡើយគឺថាស្វាប្រាំបិទចិត្តគឺលែងយកចិត្តទៅដាក់ប្រងើយកន្តើយ គិតតែពីបរិកម្មតាមមនុស្សទីអាដល់លោកយាយខណ្ឌតិនយកតិនដាក់ពីមុខហើយអត់ទៅចេះអង្គុយណាកុំឲ្យអោនល្មមយើងនៅយើងចាស់មកល្មមដែលយើងអាចមើលឃើញអង្គុយស្រួលឲ្យត្រង់ ឡើងភ្នែកចឹងទៅមើលទៅឃើញខៀវខៀវខៀវនីឡាំងនីឡាំងខៀវខៀវខៀវដូចមើលទៅឃើញអាហ្នឹងអាហ្នឹងចឡងពីភ្នែកទៅទៅជាប្រងើកន្តើយនឹងអារម្មណ៍ទាំងអស់ទឹកតែពលលើខៀវដល់នៅមើលហើយទៅនឹងចិត្តទៅប៉ុណ្ណឹងគ្រប់អរិយាប័ត្រ បើកភ្នែកចឹងទៅមើលសៀវសៀវសៀវសៀវសៀវផ្ដិតវាសៀវបានហើយស្មិចស្មិចចឹងទៅស្មិចចឹងទៅមិនដឹងឃើញឈៀវឈៀវឈៀវតែងតែងតែងតែតែយូរយូរទៀតទៀតទៀតអស់លីងទៅបើវិញបើវិញបើមើលទៅទៅគេមិនអាចកាន់យកធំបានកាន់យកកាន់វាដៃកាន់កណ្ដាលកាន់បានដែរ បតិនណាដែលចិត្តយើងអាចចាំយកពួរនឹងបានបតិននេះដៅបតិននេះជីវតិនកោដៃតិនណាបដោយនៅក្នុងបតិនចិត្តចំទៅរងបងមកខ្លះចាប់យកធំមកបានទេតែទុកយកទៅចឹងយើងសមូលអារម្មណ៍ហ្នឹងចិត្តយើងគឺថាសលឹងមើលទៅបតិនមើលដៅឬបតិននេះជីវសម្លឹងចឹងទៅគឺចាស់10 15ដៃសល់12ខ្មិចទៅក៏វងវងវងទៀវ Terengganu masjid នៃស្បិចបើយើងស្បិចហ្នឹងទៅបញ្ចូលស្បិចមកឲ្យឃើញខៀវនោះអានេះគាត់ជឿដែលយើងបានតាំងដើមនោះបើទឹកឃើញខៀវនឹងថាប៉ុណ្ណាប៉ុណ្ណេះដៃឬក៏ប៉ុណ្ណេះជើងដល់ស្មិចជាប់ហើយលែងបាត់ណាទុកក៏ជាប់កុំឲ្យកលេសឃើញរយក៏បាន សរៃត្បត់ដល់ភ្នែកវិញបើភ្នែកមួយទៀតមើលបើមើលពណ៌នឹងផ្ដិតទៅហើយបរកម្មគៀវគឺយកពណ៌គៀវជាអប់ហើយទៅមិនទៅបញ្ចូលមកដឹកមើលតើឃើញទេឃើញគៀវវិញបើសិនជាឃើញហើយលែងបើកលែងបើកចិត្តតម្កល់នឹងគៀវនឹងចិត្ត កុំឲ្យប្រសិននឹងវារត់ហើយដល់តម្កល់ចុះហើយយើងលើមូលទៅហៅរៀនបង្កចិត្តរៀនរៀនជាងមុខជាញ៉ាំពណ៌ខៀវប៉ិនមេដៃមួយជើងជាញមុខទុកនៅឯហើយជាញខ້ອຍក្រោយទុកនៅទេបានជាញមកចំហៀងចំហៀងខាងស្វេចំហៀងស្ដាំ ដល់យើងប្រើបានអញ្ចឹងទឹកចម្រើជាប់សម្លឹងនឹងមកគាត់ថាកាលណាដែលយើងបានភៀវហើយគឺយើងលែងបរកម្មអីហើយលែងថាហើយគឺគេហៅវិចារៈចិត្តនឹងប្តឹកចងជាប់ហ្មងព្រោះយើងប្តឹកភៀវហើយបាច់ថាភៀវទៀតទេ ដល់ឃើញឈឺនឹងវានឹងល្អហើយយើងពេកពេកឲ្យធំទៅប្រសិនវាជើងឲ្យទៅប៉ុនកដៃទៅប៉ុនកដៃយូរពេកប៉ុនបាត់ដៃពេកប៉ុនបាត់ដៃយូរប៉ុនកូនកឡោយូរប៉ុនចែណាជាព្រិចព្រិចព្រិចព្រិចព្រិចហើយចេះតែសំឡងជាប់កុំឲ្យប្រសិននឹងទៅណាបើវាទៅញ័រយត់ទុក ជាការញ័រជាការតើញ័រហ្មងបើសិនញ័រទុកទុកនឹងតែគេគឺសតិយើងឯងស្មារតីនឹងស្ដាប់ហើយបំកល់ចិត្តឯនឹងព្រោះញ័រនឹងចិត្តទេញ័រចិត្តញ័រតែចិត្តញ័រអារម្មណ៍ញ័រនឹងយើងទុកទៅចិត្តចិត្តតែសម្លឹងសម្លឹងយូរយូរបរិបរិបរិយូរយូរទៅស្អាតទៅស្អាតទៅ សម្លឹងសម្លឹងសម្លឹងសម្លឹងស្អាតទៅស្អាតទៅស្អាតទៅវរកណ្ដបរិសុទ្ធទៅបរិសុទ្ធទៅខ្លាអត់ដូចមុនទេពីដើមបើមានលាយលឿនលាយក្រហមលាយខៀវខ្វះពីដបងតែបើគឺមកឥឡូវហ្នឹងបាត់ហើយខ្លាស្អាតបរិសុទ្ធតែប្រែពណ៌ដែរយើងមិនមិននៅទៅអង្គុយតាគីនឹងហូតទេ ទៅខៀវទៅថៃខៀវខ្ចីគឺស្អាតរហូតដល់ចេះស្បុកហ្នឹងនឹងយើងប្រកែកបណ្ណាបានប៉ុណ្ណឹងបើសិនជាចិត្តសម្គាល់ព្រះយូរយូរយូរទៅវាពលីពេញចក្រវាលហ្នឹង ខ្លួនយើងដែលជាយកពីដែលកំពុងកំឡុងហ្នឹងមើលទៅឃើញនៅក្នុងពលីហាក់ដូចជាសរសើរនៅក្នុងវងប្រចាំហាក់ដូចជាទីគូគំនូហើយមានរូបទេវតាអីមួយនៅក្នុងពលីឬនិស្សិតហ្នឹងយើងអង្គុយទៅមើលទៅឃើញពលីស្វាយទៅខាងនេះក៏ពលីស្វាយទៅខាងនេះក៏ពលីស្វាយទៅនេះក៏ពលីស្វាយទៅនេះក៏ពលីលឺអស់ ព្រោះតែសិនហ្នឹងគឺអោខាងចុងគឺពលិអញ្ចឹងបានលោកបានទៅប្រយ័ត្នពោលអត់ទៅណាតែហ្នឹងដែលលោកចែកជានិមិត្តនិមិត្តទាំងវា3ការដែលយើងកំពុងសម្លឹង ហើយធ្វើការបរិកម្មជាជាហ្នឹងហើយបរិកម្មនិមិត្តនឹងហៅបរិកម្មនិមិត្តនឹងតបតណានឹងបរិកម្មនិមិត្តនិមិត្តនឹងគឺថាសេចក្តីសម្គាល់ជាមួយនឹងបរិកម្មសម្គាល់ផងថាផង បរកម្មហ្នឹងគឺកើតចំដើម្បីបានអបណានោះថាឃៀវឃៀវឃៀវសម្គាល់ផងថាឃៀវឃៀវផងនឹងហៅបរិកម្មនិមិត្តដែលពេលដែលយើងបើកភ្នែកហើយមើលទៅបរិកម្មវាស្មិចទៅបើកភ្នែកមើលបរិកម្មស្មិចទៅនឹងហៅបរិកម្មនិមិត្តនឹងចឹង ដល់ពេលពណ៌គេនឹងមួយឆ្កងតាត់ចិត្តពីភ្នែកទៅចូលទៅក្នុងមនុស្សវាសឹកមិនទៅឃើញមកឃើញជាវសន្តានទ្រង់ព្រីពណ៌ដូចទៅប៉ុណ្្នឹងមិនទៅឃើញទេ បើកភ្នែកទៅឃើញភ្លេចភ្នែកទៅឃើញនិមិត្តនឹងលោកហៅឧបហនិមិត្តឧបហនិមិត្តបានន័យថានិមិត្តជាប់ភ្នែកពណ៌នឹងមកប្រកបដោយដល់ចិត្តបើទៅឃើញមិនទៅឃើញតើយូរយូរទៅនិមិត្តនឹងប្រែ អាតបរិសុទ្ធ1000គុណ100គុណ1000គុណស្អាតជាងមុនហើយតាំងនៅជាមណ្ឌលមូលពេញធំបណ្ណាក៏ដោយអាតបរិសុទ្ធនេះហើយបដិភិកៈនិមិត្តនិមិត្តព្រះដែលបានលោកពោលថាឧបកហនិមិត្តព្រៀបដូចជាកញ្ចក់ តែទំលាយដែលចេញនឹងពីកតោអាប់មកកំពុងតែងងឹតងឹតក៏ទៅឬចាស់ណាអាប់មកពុំនេះដូចចកនឹងស្វែងបកស្វាត់អាប់ផ្លេចទៅ អញ្ចឹងនិមិត្តក្រោយនឹងវាប្រែពីនិមិត្តដើមទៅមិនមែននិមិត្តហ្នឹងមកវៀតណាមទេនិមិត្តដើមហ្នឹងតែចិត្តយើងសម្លឹងយូរយូរចិត្តយើងកាន់តែបរិសុទ្ធនេះចិត្តយើងបរិសុទ្ធកាន់តែបរិសុទ្ធកាន់តែរឹងប៉ុនទៅនិមិត្តហ្នឹងក៏កាន់តែស្អាតទៅបរិសុទ្ធទៅនិមិត្តហ្នឹងហៅបដិសេធនិមិត្ត ពេលហ្នឹងចិត្តស្ងប់ចិត្តស្ងប់ស្ងប់ម្ដងតិចម្ដងតិចម្ដងតិចហើយទៅទៅនឹងសុខៈចិត្តស្វាយមកអបិទេលោកពោលថាបិទេមាន5ណាប៉ុន្តែបិទេខាងចុងគឺខរណាបិទេបិទេ5នោះគឺខតកាបិទេខណ្ឌកាបិទេ అపన్నిక పైతే ఉపయోగించే పైతే కర్మ పైతే ខិតការទៅទៅអំណរសេចក្តីឆ្អែតកាយឆ្អែតចិត្តមិនសាច់ទូចមិនច្រើនកើឡើងមិនសាច់ទូចបាត់ទៅដល់ខនិកានឹងយូរបន្តិចហើយដល់អកនិកានឹងបានយូរមួយសប្តាហ៍ ដែលផ្សេងទៀតកាយយើងស្រាលទាំងអស់ស្រាលពេលដែលកំពុងដឹកយកនៅពលីរបស់កសិនហ្នឹងកាយយើងស្រាលស្គឹកហាក់ដូចជាអត់នៅលើកទេហាក់ដូចជានៅកណ្ដាលអាកាសព្រោះវាអត់មានទាំងវាអីណាដល់កាលឡើងមកវាអត់មានស្អីទាំងអស់ កាយស្រោបគឺហាក់ដូចជានៅកណ្ដាលនេះហរណាបៃតេហរណាបៃតេហ្នឹងគេហៅបេតេដែលខ្សាយទៅហរណាខ្សាយទៅពេញតរចការ ចាប់ប្រចាំសតវត្សជឿនឹងគឺថាពេទ្យទេនឹងរត់ស្បអស់គឺថាសេចក្តីឆ្អែតកាយឆ្អែតចិត្តស្បប្របាក់ព្រៀបបន្តិចអានឹងតរពួតតនឹងគេហៅក៏ទៅពេលទីដែលខ្លួនឯងជាទីដែលខ្លួនឯងព្រោះយើងគីធ្វើដល់មកអត់ទឹក អបមារណិកបិទេនឹងគឺលើកភាពស្រាលស្រាលព្រឺព្រឺស្រាលស្រាលចិត្តមានឆ្អែតទៅឆ្ងាញ់ទៅស្រួលទៅខំនិយាយទៅតែទៅពេញកាយទាំងអស់មានបរិមាណហើយព្រះសម្ដែងសម្ដែងថា ការទៅពេពេចម្រើនឡើងក្នុងទីណាពេពេសុខជំនឿក្នុងទីណាវាស្រួលសុខៈវាស្រួលកាយស្រួលចិត្តវាសំណុកអង្គុយនេះសំណុកយើងសបាយណាតែចិត្តយើងសបាយហើយសំណុកគឺថាធម្មរសៈ រសជាតិនៃធម៌នឹងវាឆ្ងាញ់ជាងរសជាតិទាំងអស់ឡប់ទូត្រឡប់ប្រហើត្រឡប់ប្រហោបំអែមចង្អាមបំប៉ាំងបំពៀនបំប៉ាវណាទឹកអាហារទឹកមានរសជាតិឆ្ងាញ់ណាស់ប៉ុនខ្លះស្រាខ្លះប្រៃខ្លះទូខ្លះវិញកន្លែងណាផ្អែមទៅគឺមុខគឺជាជាងវាដូចគាត់ទីទៅទឹកចឹង កន្លែងណាទូទៅបុកទូគូនគូទៅបុកទៅវិញវិញតើបោះកន្លែងណាហើយឆ្ងាញ់ណាស់ហើយប៉ុន្តែទៅវាទៅហើយស្អាតវាឆ្ងាញ់មែនប៉ុន្តែឆ្ងាញ់ប្រកបដោយវាពលាពិបាកចាប់វាវិញវិញមិនដូចទៅទៅនឹងចាប់ ដែលជាអាហាររបស់ចិត្តរបស់យោគីដែលចម្រើនធម៌ទេគឺថាបើទេមិនសុំរបស់យោគីដែលចម្រើនធម៌វាឆ្ងាញ់ហើយវាស្រួលហើយវាឆ្អែតហើយអត់ប្របាកអត់ប្របាកអត់ចេះប្របាកហើយចិត្តដល់នឹងត្រូវមានឯកកតាហើយ ចិត្តទេសច្ចតាចិត្តទេសច្ចតាគឺថាចិត្តហ្នឹងវាមូលវាមូលចំពោះពលីហ្នឹងដោយមានការឧបត្ថម្ភដល់ប្រាក់ត្រែឡើងពីបៃតេនឹងសុខកាលឡើងជាដំបូងលោកហៅឧបចារសមាធិ អត់ទាន់ណាដាក់កបោមកហ្នឹងនឹងបន្តវិបស្សនាគ្រឿងកលចិត្តចិត្តដែលត្រូវចម្រើនបានគឺឧបចារសមាធិតម្កល់ចិត្តនឹងក្បែរអង្គឈានក្បែរឈានក្បែរអបណានឹងឈានដែរបានឧបចារៈ ហើយយើងនិយាយមែនទែនថាដូចមិនទាន់សុខមិនទាន់សុខកើឡើងបេទេនឹងសុខចិត្តឡើងសមាធិកាន់ពលឺអញ្ចឹងតែយូរទៅលឹកទៅវិញចិត្តហ្នឹងទៅចូលកាន់ប្រវាំងជាតិចតិចដែលជួបទេអើចេះនឹងមកឧបចារសមាធិ ឧបចារសមាធិគឺថាឧបចារហ្នឹងគឺយើងវាមិនអាចបានកំណត់ទុកឲ្យដូចចិត្តយើងណាគឺថាដល់តកយូរយូរខំខំយូរយូរអ៊ឺទៅអ៊ឺទៅបាត់បដហើយចឹងតាមយ៉ាងឧបចារសមាធិបើយើងប្រែឲ្យព្រោះស្ដាប់ភាសាខ្មែរយើងប្រែថាចិត្តនឹងនៅចិត្តនឹងនៅ ចិត្តនឹងនៅហើយអបណាប្រែថានឹងនៅឧបចាងគេចូលពីចិត្តហើយចិត្តនឹងនៅហើយចិត្តរឹងមាំហើយព្រោះយើងនិយមពីជ័យនេះគឺថាចិត្តទុំហើយតែមិនស្គាល់ទុំទេបើមិនខែទុំអញ្ចឹងជ័យចិត្តទុំឆ្ងាញ់ទេអើវាក៏គ្មានខ្លាំងណាស់ឆ្ងាញ់វាឆ្ងាញ់វាមិនដូចជ័យចិត្តទុំទេ និយាយជាតិចប់ខ្លះយកមិនជាប់ចិត្តប្រមាណទេយ៉ាងមកណាមិញឧបចារសមាធិយកមិនទាន់ជាប់ចិត្តខ្លាំងដែរព្រោះកំពុងតែស្នាញ់បាត់ទៅដល់បាត់ចង្ការយឺរព្រមធ្វើទៀតផងតែកាលឡើងបាត់ដូចខូនស្មីតែវារៀនប្រត់ដើរ ធ្វើគ្នានឹងឧបចារសមាធិតែគ្នាយ៉ាងឧបចារជាដូចទៅវិធើថ្មីបានជាស្បែកវាដើរបានដល់3ទៀតថាមកពីនេះឆ្អឹងស្មងទេណាឆ្អឹងជើងវាទៅតែទៅសាច់ជើងវាអត់ទាន់កម្លាំងទេអាចត្រស្រីរាវិជ្ជៈទាំងមូលនេះឲ្យចាំនៅបានគឺនៅខ្ចីនេះ ឧបចារសមាធិតាំងនៅម៉ានយូរមកពីដឹកចិត្ត